មានកលែងមួយញាតិអ៊ំនិមន្តទៅទេសនារោងបន់គេខាងមុខអឺបន់អីគេទេបន់បច្ច័យ4ខ្លះហ្នឹងនៅផឹកស្រាលអ៊ូក្រោមនៅទៅហ្នឹងហើយខាតបន់អស់ញាតិអ៊ំអាត្មានិយាយទៅបើនិយាយអាត្រង់ណាដែលវាមានប្រយោជន៍ត្រង់ណាដែលល្អ អត់អត់គិតសិនទេនាំគ្នាខឹងហ្នឹងហើយអាងតែរឿងខឹងហ្នឹងតែមកហ្នឹងហើយតែនិយាយឲ្យយល់ឲ្យដឹងឲ្យអីទៅអត់នាំគ្នាចង់យល់ចង់ដឹងទេបានតែថាសំមុខហើយមិនចង់ថាទេហ្នឹងហើយនឹងយើងកុំធ្វើជាមនុស្សកង្កែបញាតិញោមញាតិញោមស្គាល់កង្កែបទាំងអស់គ្នាហើយ កង្កែបមាន2ចំណុចចំណុចទី1នោះកង្កែបតែងតែនៅអាស្រ័យជាមួយនឹងក្តាមមិនអញ្ចឹងហ៎ហ្នឹងហើយហើយក្តាមជើងដៃតូចតូចហើយជើងដៃធំធំតូចតូចកង្កែបនឹងក្តាមនៅណារត់លឿនជាងកង្កែបប៉ុន្តែជាមនុស្សល្ងងទៅជាមនុស្សអន្តេពាល នៅទីណាបង្កទុកភ័យអីគេនៅទីនោះហ្នឹងហើយកម្លាំងជើងក៏មានខ្លាំងអាចហក់លោតទៅបានឆ្ងាយឆ្ងាយមានកម្លាំងសំលមមនឹងអាចកាយរន់កាយអីបានប៉ុន្តែអត់ទេក្តាមគេធ្វើរន់បានឯងទៅនៅជាមួយក្តាមហើយនៅអត់នៅខាងលើទេណាញោមទៅនៅតែខាងក្រោមហើយដល់ពេលធ្លាក់ភ្លៀងមកក្តាមគេនៅឲ្យស្ងៀមឯងវ៉ែបវ៉ែប មនុស្សលឺមិនកាន់កង្វាទៅដល់ខ្វា ខ្វាច់មកងប់តែកង្កែបហើយងប់ក្តាមដែរងប់ទាំងក្តាម ទាំងកង្កែបជួនកាលអត់បានកង្កែបទេទាំងខ្វាទៅចំតែក្តាមនេះថ្មចង់ប្រៀបធៀបថាមនុស្សនឹងអន្តពេលមួយចំនួនហ្នឹងអញ្ចឹងទៅរស់នៅទីណាអីហ្នឹងអត់អត់ នាំសេចក្តីសុខឲ្យគេទេ បង្កទុក្ខភ័យឲ្យគេរស់នៅ ជាមួយគេហើយបង្កទុក្ខភ័យឲ្យអ្នកដតីទៀតយល់ទេអង្កាបទី2នៅក្នុងបឹងឈូកទៅនៅចិត្តផ្លែឈូកនៅចិត្តផ្កាឈូកប៉ុន្តែអត់ដែលបានក្រេបក្លិនផ្កាឈូកនឹងថាឈូកនៅវាមានក្លិនយ៉ាងណា ទេអត់ទេហ្នឹងហើយចាញ់សัตว์ភូមិរា មានកន្លងមានខ្មុំអីនៅឆ្ងាយឆ្ងាយទៅហើមកក្រេបយកលំអងផ្កានេះអាត្មាចង់ប្រៀបធៀបថាមកមកលើមនុស្សយើងមួយចំនួនអញ្ចឹងនៅចិត្តសាបរោះហើយនឹងអត់ចូលទៅចិត្តជាមួយសាបរោះនៅចិត្តបណ្ឌិតអត់ចូលទៅរកបណ្ឌិតមានពធមានព្រះសម្មាសម្ពុទ្ធហើយ មិនចូលទៅរកព្រះសម្មាសម្ពុទ្ធទេតែចាញ់អ្នកនៅឆ្ងាយទៅនឹងហើយ ចាញ់នឹងគេហៅថាមនុស្សកង្កែបទី2មនុស្សនឹងគេហៅថាមនុស្សកង្កែបទៅអាហ្នឹងអញ្ចឹងឯងយើងត្រូវអាស្រ័យលើពធពីព្រោះជីវិតដែលរស់នៅប្រចាំថ្ងៃហ្នឹងយើងចេះតែថាទេធួនៅក្នុងវត្តធួនៅនឹងលោកធួនៅនឹងយេតា ប៉ុន្តែធัวពិតណាស់ញាតិញោមនៅនឹងខ្លួនរបស់យើងទាំងអស់គ្នា នៅ ជាមួយនឹងសัตว์គ្រប់រូបទាំងអស់ទាំងមិនថាសัตว์ឆ្កែមិនថាសัตว์ឆ្មាណាទេសុទ្ធតែមានធัวរឿងធัวនៅវត្តធัวអីហ្នឹងអានឹងគ្រាន់តែមាន ជាលេលៈអសរសម្រាប់ឲ្យយើងសិក្សារៀនសូត្រឲ្យបានចាំហើយយល់តែប៉ុណ្្នឹងទេណាស់ញាតិញោមញាតិញោមនឹងណា ជាលេលអាសាតែប៉ុណ្្នឹងទេប៉ុន្តែធម៌ពិតគឺនៅ ប្រចាំជាមួយនឹងសត្វលោកគ្រប់គ្នាហ្នឹងហើយឈឺដៃឈឺជើងជាធัวទេ ជាធัวទេ ស្លាប់នឹងជាធัวទេភ្នែកឃើញរូបជាធัวទេសុទ្ធតែជាធัวតែឈឺដៃឈឺជើងវាជាអកុសលវិបាកដូចថ្មសំដែងពីលើកមុន ភ្នែកឃើញរូបមិនល្អ វាជាអកុសលវិបាកដែលវាកើតឡើងទៅតាមចក្ខុទ្វាហ្នឹងហើយមើលយើងថាធัวនៅឯណាធัวនៅនឹងវត្តឬក៏ធัวនៅនឹងខ្លួនញាតិញោមធัวនៅនឹងខ្លួនគ្រប់គ្នានឹងឯងហើយដូចមានទុកមានអីហ្នឹងព្រះអង្គសម្ដែងថាទុក្ខតាធัวធัวជាទុកមែនអត់ សេចក្តីប្រែប្រួលរាល់ថ្ងៃចាស់ក្រំគ្រាសក់ស្កើថ្មិញបាក់ស្បែកជ្រាវជ្រួញអានឹងអីអនិច្ចតាធัวមែនអត់ដល់វាមិនមែនជារបស់ខ្លួនត្រង់ដែលថាមិនមែនជារបស់ខ្លួនគឺថាយើងទៀមទាអត់បាន យើងទៀមទាថាភ្នែកកុំងងឹតថ្មិញកុំបាក់សក់កុំស្កើយើងទៀមទាអត់បានវាជាអនត្តាអនត្តាធัวធัวនៅនឹងវត្តហើយនៅនឹងយើង នៅនឹងយើងទេនៅនឹងសភៅក្នុងវត្តក៏ដោយលក់តាមទីផ្សារក៏ដោយវាគ្រាន់តែជាលាយលក្ខអាសរតែប៉ុណ្ណោះទេ សម្រាប់ឲ្យយើងសិក្សារៀនសូត្រឲ្យដឹងយកមកប្រតិបត្តិក្នុងជីវិតរស់នៅប្រចាំថ្ងៃយល់ទេហ្នឹងហើយដូច្នេះគួរតែសិក្សារៀនសូត្រជាយាមស្ដាប់ទៅឲ្យតម្លៃមនុស្សឲ្យតម្លៃពធរបស់ព្រះសម្មាសម្ពុទ្ធ ណាអាត្មាធ្លាប់ប្រាប់ញយញយទៅមិនគោរពអ្នកសំដែងធัวហើយចោះតែសូមឲ្យគោរពធัวរបស់ព្រះសម្មាសម្ពុទ្ធពីព្រោះតម្រុំនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធអីញាតិញោមមិនតិចជាតិមិនតិចអីទេណាប្រឹងប្រែងសន្សំទានបារមី សីលបារមីនេខមបារមី មេត្តាបារមីសន្សំទៅតម្រំនឹងបានបារមីគ្រប់គ្រាន់ត្រាស់ដឹងជាពុទ្ធនឹងលំបាកយ៉ាងណាមិនស្រួលទេណាដូច្នេះជាយាមស្ដាប់ព្រះធម៌ឲ្យចូលទៅរកសប្បុរសដែលយើង ស្គាល់ថានេះជាអសប្បុរសនេះជាសប្បុរសនឹងដោយសារឲ្យដីសាបានស្ដាប់ បានសិក្សារៀនសូត្រនឹងឯងយល់ទេប្រសប្បុរសលោកសិទ្ធិនៅក្នុងធម៌7យ៉ាង មួយធម្មញ្ញតាភាពជាអ្នកស្គាល់ហេតុដែលស្គាល់ថានេះជាហេតុនៃសេចក្តីទុក្ខនេះជាហេតុនៃសេចក្តីសុខជាដើមហេតុណាដែលនាំឲ្យកើតទុក្ខញាតិញោមហេតុណាដែលនាំឲ្យជាប់គុកកាប់កាប់គេហេតុណាដែលនាំឲ្យយើងបង់ប្រាក់ឲ្យគេហេតុលួចគេអានឹងឲ្យយើងស្គាល់អញ្ចឹងតែស្គាល់ថានេះជាហេតុនៃសេចក្តីទុក្ខនេះជាហេតុនៃសេចក្តីសុខហេតុណាដែលនាំឲ្យមានសេចក្តីសុខ គឺការមិនបៀតបៀនអ្នកដតីណោះការផ្ដល់មេត្តាឲ្យសត្វដតីណោះលើពាក្យគេថាតែមេត្តាចាំមាត់ឬក៏ខន្តីតលច្រកនោះហ្នឹងហើយមេត្តាចាំមាត់នឹងចង់និយាយថាសូត្រសាពេសត្តាអវេរហោនតុសុខេតាហោនតុនិតទុក្ខាហោនតុអព្យាបច្ជាហោនតអានីខាហោនតទីខាយុកាហោនតអរោគាចាំតែមាត់ ប៉ុន្តែចាញ់ពីវត្តមកវិញឬក៏ចាញ់ពីកន្លែងបន់ទៅវិញគ្រាន់តែស្ទះចរាចរណ៍បន្តិចជេរគ្នាលង្ហុយអានឹងមេត្តាចាំមាត់ឬមេត្តាពិតណាញាតិញោមមេត្តាចាំមាត់មួយទៀតពាក្យចាស់យើងតែងថាខន្តីតល់ច្រកឆ្លោះជាមួយគេទៅដល់ពេលរោពាក្យអីតគេមិនបានថាឯងខន្តីតាមពិតនឹងមុខខឹងឡើងកញ្ញើក្នុងចិត្តនឹងក្តៅងុំដូចភ្លើងរាប់រយចម្ពោះ ពេលរោតាមពិតណាមិនមិនខន្តីទេរោពាកតគេមិនបានណាស់ញាតិញោមអញខន្តីទេហងឯងតាមពិតខ្មោចណោណោនោះឯងអាហ្នឹងគឺហេតុដែលនាំឲ្យកើតសេចក្តីសោកនឹងយើងត្រូវស្គាល់អញ្ចឹងនឹងសពបរោះលោកសិទ្ធិនៅក្នុងធัวនឹងធម្មញ្ញតាភាពជាអ្នកស្គាល់ហេតុ ស្គាល់ថាហេតុនេះនាំឲ្យមានទុក្ខហេតុនេះនាំឲ្យបានសុខដល់ទី2អដ្ឋញ្ញតា ភាពជាអ្នកស្គាល់ផលស្គាល់ផលមិននេះជាផលនៃសេចក្តីល្អនេះជាផលនៃសេចក្តីអាក្រក់ផលនៃសេចក្តីល្អយ៉ាងម៉េចដូចជាសពថ្ងៃនេះយើងមានអាយុវែងយើងមានទ្រព្យសម្បត្តិច្រើន យើងមិនសូវជាមានរោគយើងសម្បូរញាតដោយសារតែយើងបាន ប្រព្រឹត្តនៅអំពើល្អហេតុដែលនាំឲ្យមានអាយុវែងព្រោះតែមិនសម្លាប់សត្វហេតុដែលមិនមានរោគច្រើននឹងព្រោះមិនបៀតបៀនសត្វហេតុដែលមានទ្រព្យសម្បត្តិច្រើនមកពីបានបរិច្ចាគនិងហេតុដែលមានញាតច្រើនមកពីថា ធ្វើបន់ហើយចេះដឹកនាំគេឲ្យធ្វើផងនេះណាញាតិញោមពីព្រោះមានបុគ្គល4ពួកហ្នឹងបុគ្គលទី1ខ្លួនឯងធ្វើបន់ដឹកនាំឲ្យគេធ្វើបន់ដែរគឺថា ខ្លួនឯងមានទ្រព្យសម្បត្តិច្រើនហើយមានញាតច្រើនដល់បុគ្គលមួយពួកទៀតខ្លួនឯងអត់ធ្វើបន់ហើយអត់ដឹកនាំគេទេអានឹងទ្រព្យសម្បត្តិក៏មិនមានញាតក៏ក្រដល់មួយទៀតខ្លួនឯងធ្វើបន់តែអត់ដឹកនាំគេឲ្យធ្វើទេអានឹងមានតែទ្រព្យសម្បត្តិតែខ្វះបរិវារខ្វះញាតណាញាតិញោមណាណាមួយទៀតខ្លួនឯងអត់ធ្វើទេ ប៉ុន្តែដឹកនាំឲ្យគេធ្វើអាហ្នឹងសម្បូរញាតតែមិនសូវសម្បូរទ្រព្យហ្នឹងហើយហើយដូចញោមយាយយាយអីលោកអាចារ្យអីបើថាកាន់ថាកាន់អីកុំភ្លេចដាក់ឲ្យគេឃើញមុនណាប្រយ័ត្នហ្នឹងហើយកាន់ថាអូមកយាយចូលប៉ុនតាតាចូលប៉ុនខ្លួនឯងមិនទាន់ដាក់100ផងណោះតែនិយាយនិយាយទៅក្រែងលោត្រូវក្រែងលោត្រូវ ណែនឹងហើយនឹងទីប្រមាណហើយទី2ទៀតនឹងហើយអដ្ឋញ្ញតានឹងភាពជាអ្នកស្គាល់ផលស្គាល់ថាផលដែលបានរាល់ថ្ងៃជាសេចក្តីសុខនេះជាផលនៃអំពើល្អឬក៏ទុកទោមមនុស្សឧទាហរណ៍តែគេមកប្លន់ប្រាក់យើងគេមកវាយយើងអានឹងវាជាផលនៃអំពើអាអាក្រក់យល់ទេហ្នឹងហើយដល់មួយយ៉ាងទៀតអត្តញ្ញតាភាពជាអ្នកស្គាល់ខ្លួន ដោយស្គាល់ថាអាត្មាអញនេះ មានជាត្រកូលយសស័កសម្បត្តិបរិវារសេចក្តីចេះដឹងត្រឹមតែប៉ុណ្ណេះហើយប្រព្រឹត្តតាមសមគួរដល់ឋានៈរបស់ខ្លួនមិនមែនខ្លួនឯងជាជាកូនចៅគេធ្វើរឹកដូចមេធំហ្នឹងណាញាតិញោមណាហ្នឹងហើយអាហ្នឹងថាមានជាតិតកូលទ្រព្យសម្បត្តិតែប៉ុណ្ណេះយសស័កសម្បត្តិប៉ុណ្ណេះខ្លួនឯងយសតូចទេធ្វើដូចអភិបាលខេត្តយសឯងត្រឹមតែ ស្អីកញ្ជះគេសោះធ្វើរឹកដូចរដ្ឋាភិបាល ខ្លួនឯងជាអ្នកបំរើ គេសោះធ្វើរឹកដូចតកែអាហ្នឹងមនុស្សស្គាល់ខ្លួនអត់អត់ស្គាល់ទេតែមនុស្សដែលស្គាល់ខ្លួននឹងនិយាយឲ្យស្រួលស្ដាប់គឺថាស្គាល់ទៅតាមទួនាទីរបស់ខ្លួននេះផង ស្គាល់ថាខ្លួនឯងនឹងមានសមត្ថភាពប៉ុណ្ណាផងនិយាយឲ្យស្រួលស្ដាប់ស្ដាប់ស្រួលអត់ប៉ុណ្ណឹងស្រួលអត់ ហ្នឹងហើយបើស្រួលមិនមិនឆ្លើយណាមួយទៀតគឺមត្តញ្ញតានឹងភាពជាអ្នកស្គាល់ប្រមាណទាំងក្នុងការ ស្វែងរកគ្រឿងចិញ្ចឹមជីវិតដោយផ្លូវប្រពៃទាំងគឺសមាអាជីវោនិងដល់មួយទៀតហ្នឹងការលញ្ញតា ភាពជាអ្នកស្គាល់កាល យើងទាំងអស់គ្នា មិនថាអាត្មា មិនថាញាតិញោមទេពេលខ្លះភ្លាត់ម្ដងម្ដង ដែរមិនសូវជាស្គាល់កាលប្រមាណទេណាហ្នឹងហើយហើយអាត្មាទៅអឺសូត្រមន្តនៅខាងលើម៉ាសានោះពេលព្រឹកឡើង គេយកប្របដាក់ពីមុខលោកញាតិញោមគេដាក់ពីមុខលោកឯគេនមស្ការប្រែអ៊ីមេហេទីបៈធូបាអ្នកមោតសៈប្រែឡើងចប់បានគេប្រគេនចង្ហាន់លោក តម្រាំនឹងបានឆានលឹងថ្ងៃលឹងណានៃ ស្គាល់ការល្អត់មនុស្សអញ្ចឹងនឹងផ្ដាំលោកអាចារ្យផងណាទេនឹងហើយឲ្យស្គាល់កាលផងតម្រាំឲ្យលោកអត់បាយពីល្ងាចញាតិញោមដល់ព្រឹកឡើងដាក់ប្របនឹងមុខលោកប្របលឹងហុយលឹងតិចអស់លលីងតម្រាំនឹងបានលោកឆានអានឹងបានហៅអាចារ្យតប៉ែបានសំណោះញាតិញោមតម្រាំនឹងបានប្របឆាននឹងក្រៀមកាពះអាត្មានឹងលេងក្លៀនឆានអស់ ថាអប់រំថាមិនខឹងដែរប៉ុន្តែវាដូចមិនទំនងបើចង់អ្នកមាសការប្រែចង់អ្នកមាសការយូរឯណាអ្នកមាសការឲ្យចប់សិនចាំនិមន្តលោកមកឆាន់ឮអត់ឮអត់លោកអាចារ្យហ្នឹងហើយថ្មនិយាយទៅក្រែងលោត្រូវបងនិយាយនិយាយក្រែងលោត្រូវហ្នឹងហើយគេហៅថាការឡាញ់យុតាភាព ជាអ្នកស្គាល់កាលចេះទេញាតិញោមហ្នឹងហើយកុំធ្វើដូច អាចារ្យនោះអាត្មាហៅអាចារ្យតប៉ែមិនសមមិនចង់ថាទេនឹកឃើញទៅវាកដៅតែញោមអត់បាយល្ងាចហើយបបលលឹងហុយលឹងតិចអស់មិនធម្មតាទេនិយាយប៉ុណ្ណឹងបានហើយដល់ទី1ទៀតមួយទៀតបរិសញ្ញតា ភាពជាអ្នកស្គាល់ប្រជុំជនដែរឧទាហរណ៍ថា ថ្ងៃនេះគេប្រជុំអំពីរឿងអីហើយមានបុគ្គលណាមកប្រជុំខ្លះបើថាឯកឧត្តមមកប្រជុំយើងត្រូវស្គាល់ឯកឧត្តមនឹងត្រូវគោរពយ៉ាងម៉េចបើថាមានប្រសង់ចូលរួមដែរមិនមែនទៅដល់បែខ្នងដាក់លោកគងតាក់ខ្លា ដាក់លោកឯណាញាតិញោមនឹងឲ្យស្គាល់ប្រជុំជននឹងឲ្យច្បាស់បើថាប្រជុំក្នុងវត្តអារាមទៅដល់គួរថ្វាយបង្គំលោកផងហើយបើមានប្រសង់ចូលរួមអីនិយាយជាមួយប្រសង់ឲ្យចេះស្គាល់ពាក្យថាបុគ្គលនេះគួរនិយាយយ៉ាងនេះបុគ្គលនេះគួរនិយាយយ៉ាងនេះ អានឹងហៅថាស្គាល់ប្រជុំជនយល់ទេយល់តែ2នាក់ណាដល់មួយទៀតហ្នឹងបុកកេឡោបរៈបរញ្ញតានឹងសាបរោះលោកស្ថិតនៅក្នុងធัว7យ៉ាងនឹងទៅបុគ្គលៈបរោបរញ្ញតានឹងភាពជាអ្នកស្គាល់បុគ្គលស្គាល់យ៉ាងម៉េចស្គាល់ថាបុគ្គលនេះជាសាបរោះគួរសាបគប់បុគ្គលនេះ ជាអសាបរោះគួរសាបគប់ មែនទេញាតិញោមទាំងអស់គ្នាចូលចិត្តសាបគប់តែសាបបរោះមែនអត់ហ្នឹងហើយចូលចិត្តណាស់រឿងសាបគប់សាបបរោះនឹងណាដូចយប្រយ័ត្នមិនស្គាល់បុគ្គលទៅសាបគប់ខុសនាំខ្លួនឲ្យធ្លាក់ជ្រោះកាលណាបើធ្លាក់ជ្រោះវាជាទុកណាញាតិញោមណាដូចជាប្របាទអាជាសតុនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ធរមាន នៅ អកលឹងលឹង ប៉ុន្តែមានអីទៅសែបកົບខុសចំភិក្ខុពីលបងធំសម័យព្រះ មានភិក្ខុទេវទត្តណាទៅហ្នឹងហើយសម័យសពថ្ងៃហ្នឹងគេហៅថាបងធំក្មេងតំណើងជនពីលអីក្នុង សង្គមអីអញ្ចឹងចោះដល់សម័យព្រះដែលព្រះអង្គគង់ធរមានធ្វើគរមាននៅហ្នឹងគឺភិក្ខុទេវទត្តហ្នឹងបងធំហើយបង នឹងដោយសារមកពីអបនិស័យផងដែរព្រោះអញ្ចឹងបានជាឲ្យសន្សំអបនិស័យនៃការសាបគប់នឹងឲ្យបានរឿយរឿយស្ដាប់ធัวរបស់សัพបរោះនឹងឲ្យបានរឿយរឿយ